នៈមោតស្សភគវតោអរហតោសម្មាសម្ពុទ្ធស្សនៈមោតស្សភគវតោអរហតោសម្មាសម្ពុទ្ធស្សរតនតយសវន្តទាមីខ្ញុំព្រះអង្គម្ចាស់សូមកំបងអញ្ជលីក្រាសពៈដែលបានសក្ការទឹកដៅចំពោះ ព្រះចុំបីនៃព្រះត្រៃរតន៍ជារតនៈដ៏ដងឧត្តមប្រសើរពងខ្ពស់ក្នុងលោកខ្ញុំប្រកាសណាសូមអ្នកមសការដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងស្ញប់ស្ញែងនៅយ៉ាងក្រៃលែងសូមធ្វើសេចក្តីរាប់អានចំពោះញាតិញោម ប្រុសស្រីបាសកឧបាសិកាគ្រប់គ្នាទាំងអស់ដែលមានប្រកដីគង់ស្ដាប់នៅព្រះធម៌ទេសនាក្នុងពេលសៀលម៉ោង3ក្នុងពិធីបុណ្យសពឧបាសិកាខុតថាចក្នុងថ្ងៃទី2ក៏ប្រព្រឹត្តទៅដោយមាននៅពុទ្ធបរិស័ទចូលរួមក្នុង ពិធីបុណ្យនឹងច្រើនក្នុងឱកាសក្នុងការស្ដាប់ព្រះធម៌ទេសនាក៏ដូចជាសូមចម្រើនពរចំពោះលោកអម្ចាស់ទាំងអស់គ្នាពួកមានប្រពណីដឹកនាំពុទ្ធបរិស័ទក្នុងពិធីបុណ្យណាបានពរបាសកឧបាសិកាម្ចាស់ដើមទៀនប្រធានបុណ្យ ពុទ្ធបរិស័ទក្នុងភូមិតាពាំងថ្នោតពុទ្ធបរិស័ទចិត្តឆ្ងាយបងប្អូនញាតិមិត្តនៃគ្រួសារនៃសពគ្រប់គ្នាទាំងអស់ដែលមានសេចក្តីនឹករលឹកក្នុងគុណជាអារម្មណ៍មានគុណនៃឧបាសិកាខុតហាជាអារម្មណ៍ក្នុងចិត្តនឹករលឹកឲ្យកើតទៅជាកម្មវិធីបុណ្យ សពក៏ដូចជាបនតក្ខិណានុបទានកម្មក៏ជាបនមួយដ៏ប្រសើរទៅតាមអវាទនៃព្រះសាស្តាជាម្ចាស់បរមគ្រូមនុស្សនិងទេវតាត្រង់ប្រកាសសម្ដែងថាអំពីតក្ខិណាទានគឺថាជាហេតុក្នុងការញ៉ាំងនៅទានទាំងឡាយទាំងពួងឲ្យសម្រេចដល់ក្រុមគ្រួសារអ្នកដែលចែកឋានតបា អញ្ចឹងតកតងទៅក្នុងពិធីបុណ្យទូទៅទាំងអស់ក៏តែងតែមាននៅបណ្ឌិតគេហកៈមានប្រសងជា ស្រែបុណ្យជាបញ្ញខេតដ៏ប្រសើរសម្រាប់ពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់ដែលជាអ្នករក្សាតម្លៃពុទ្ធសាសនាហ្នឹងគឺថាទាំងកម្មវិធីបន់សង្កទានក្តីតកិណានុបទានបច្ច័យ4ក៏ដូចជាបន់ចិត្តបណកិច្ចក្តី បាំងស្គរជាដើមក្តីតែមានប្រសងជាបឋមប្រធាន នៅក្នុងរោងបុណ្យมันសងំធ្វើអីស្ងាត់ស្ងាត់ តែជាមួយលោកអាចារ្យទេគឺថាមានប្រសងនឹងឯងជាអ្នកញ៉ាំងនៅទៀនទាំងឡាយទាំងពួងហើយត្រូវទិសដៅដែលយើងបានធ្វើបន្តអីក៏មិនដែលចោលដែរតែមានប្រសងនឹងឯងជាបដិទ្ធគេថា ជាបដិកិហកៈដល់ប្រសើរចង់ជាប់មាត់ស្អិតស្អិតណាក្តៅដែរថ្ងៃនេះយល់អង្គុយរៀងយូរអង្គុយយូរទៅរៀងក្តៅដង្ហលមានតែកន្លែងបោស័តយ៉ាងដែរអត់អីទេគ្រាន់តែនិយាយលេងទេ ពលាញទេមិននិយាយបំណងអីថាមកឲ្យដាក់ដង្ហាលអីទេគ្រាន់ថាបើកន្លែងលោកអាចារ្យចំហ្មងអត់ទេស្ងាត់ចុះបើមិនដាក់ទេដាក់តែកន្លែងលោកអាចារ្យញាតិញោមតែបងបាច់ហើយអីទេមែនទេស្ងាត់ទៅបាទអនុមោទនា អត់ទេមានអត់មានបំណងអីទៅទៅទៅថាឲ្យដាក់តង្ហាអីទេហ្នឹងគាត់ថាបើអត់ដាក់វារៀងក្តៅក៏មិនដឹងដែរ ដាក់ទៅវាអត់សូវបែកញើសដែរបានតែខ្ញុំបានហ្នឹងបាទអត់ដឹងទេសធអីទេណាយាយញោមពុកមកគិតថាទេសធអីឥឡូវនេះរនឹកទេសធមិនឃើញហើយវាបែកតញើណាបែកញើនេះមិនមែនបែកញើរឿងក្តៅទេណាបែកញើភ័យទេដឹង ហើយលំបាច់ឃើញញាតិញោមឯភ័យអីនឹកឃើញរឿងបែកញើភ័យអីទេសនាដបងដបងញាតិញោមទេសដបងដបងហ្នឹងគេឲ្យទេសមើលសភៅទេសមិនចេញមើលចុះមើលឡើងមករកកន្លែងណាដែលទៅមុខវាអត់រួចអញ្ចឹងបានអាត្មាបដោះប្រសងអាត្មាក្នុងវត្តឲ្យចេះសំដែងពធទាំងទូចទូចហ្នឹង អង្គខ្លះលោកទៅរួចទៅអង្គខ្លះលោកទៅមិនរួចប៉ុន្តែលោកក្លាហានប៉ុន្តែថ្មីថ្មោងវិភ័យនឹកដល់ខ្លួនឯងការទេសដបងដបងណាចាមួយគាត់ថាកុំភ័យយ៉ាងគាត់ផ្លុំបល័យពីក្រោយទៅហើយនឹងកុំឲ្យភ័យអាបល័យមិនមានទៅជួយបានហើយឡើងទេសនាដបងពីដើមគោរពក្រែគោរពអីណាខ្លាច អានឹងរឿងអ្នកទេធម្មកថាខ្សែខ្មោងនឹងក៏មានសេចក្តីភ័យខ្លាចថ្ងៃនេះអាត្មាចង់លើកតកតងទៅក្នុងគារវៈ6យ៉ាងគារវៈ6យ៉ាងហ្នឹងដែលមានសម្ដែងឲ្យជ្រៅក្នុងគោលធម៌តែម្ដងងាយស្រួលដល់ពុទ្ធបរិស័ទយើងនឹងស្ដាប់ទៅងាយយល់ ទី1ព្រះដ៏មានពភិយព្រះអង្គប្រកាសសម្ដែងតកតងទៅក្នុងពុទ្ធគិរវតាពុទ្ធគិរវតាហ្នឹងគឺថាជាអ្នកដល់នៅសេចក្តីគោរពចំពោះគុណនៃបរតនត្រ័យបានន័យថាជាអ្នកដល់នៅការគោរពចំពោះព្រះពុទ្ធណាជាពិសេសពុទ្ធបរិស័ទយើងក៏ដូចជាប្រសង្ឃក៏ដូចគ្នា ញាតិញោមមានពុទ្ធគិរវតានៅបាទមានទេពុទ្ធគិរវតាហ្នឹងគឺគឺថ្ងៃបង្គំពុទ្ធមាននៅមានណាមួយថ្ងៃថ្វាយអង្គមបានបានដងបានម្ដងហ៎ណាបាទទៅវត្តទេហ៎នៅផ្ទះថ្វាយដែរហើយថ្វាយឲ្យសុំអីពីព្រះ អត់សពអីហ៎អត់មានសុំពរពីព្រះអីក៏អត់ទេណាណាកុំសុំពរពីព្រះសុំតែម្យ៉ាងគឺការនាំមកនៅសេចក្តីសុខតែប៉ុណ្ណឹងបានហើយហ្នឹងហើយពីព្រោះពុទ្ធគិរវតាហ្នឹងគឺថាជាអ្នកដល់នៅការគោរពចំពោះព្រះពុទ្ធនៅក្នុង អង្គធម៌មកកន្លែងលោកសំដែងថាបុគ្គលណាដែលតាំងមាំនៅក្នុងគុណនៃបរតនត្រ័យមាន គុណរបស់ពុទ្ធជាដើមជាហេតុនាំមកនៅសេចក្តីសុខអញ្ចឹងលោកពោលថាសំបីតែពពួកព្រីបិសាចក៏មិនអាចដើម្បីមកវៀតបៀនយើងបានឲ្យតែយើងមាននៅពុទ្ធគិរិវតាពោលគឺការគោរពចំពោះពុទ្ធអញ្ចឹងការគោរពនឹងការគោរពបែបណា មានប្រពុតនឹងក្នុងអារម្មណ៍ចេះថ្វាយបង្គំមុនមួយថ្ងៃនឹងលោកសំដែងរហូតដល់បញ្ជាក់ថាបើយ៉ាងហើយមួយថ្ងៃឲ្យបានម្ដងពេលណាក៏បានដែរណាឲ្យតែបានថ្វាយបង្គំម្ដងទៅគឺបានហើយថ្វាយបង្គំមកពោលទៅខ្ញុំប្រកាសណាសូមដល់នៅពុទ្ធជាទីពឹងទីរលឹកយ៉ាងមកណាកុំថ្វាយបង្គំពុទ្ធថាពុទ្ធអើយជួយខ្ញុំផង ខ្ញុំបុកវហើយពេលនេះដាក់អាពីរលេខក៏ខុសអាបីក៏ខុសអាហ្នឹងឥឡូវធ្វើម៉េចព្រះអង្គឲ្យជួយផងមកអាហ្នឹងអត់ទេណាកុំឲ្យតែអញ្ចឹងណាគឺធ្វើយ៉ាងណាបោជាគុណនឹងតែម្ដងណាបោជាគុណតែម្យ៉ាងឯងអាហ្នឹងហេតុនាំមកសេចក្តីសុខប្រពុតនឹងអាចជួយបានដែរ ណាគុណនឹងអាចជួយចម្រើនបានណាណាអញ្ចឹងធ្វើយ៉ាងណាមួយថ្ងៃហ្នឹងកុំឲ្យចោលណាមួយថ្ងៃហ្នឹងកុំឲ្យចោលមួយថ្ងៃហ្នឹងយ៉ាងហើយឲ្យបានម្ដងឬក៏ពីរដងឬក៏បីដងរហូតដល់ព្រះតកថាលោកបញ្យលមកវិញថាម៉េចលោកថាបើមិនបាន3ដងទេសុំតែម្ដងក៏គួរ ម្ដងហ្នឹងក៏គួរក្នុងការថ្វាយបង្គំភិក្ខុមួយអង្គលោកលោកទៅនៅក្នុងព្រៃព្រះអង្គសម្ដែងព្រះអង្គសម្ដែងថាបកគលណាក៏ដោយឲ្យតែនៅក្នុងផ្ទះក្តីនៅ ក្នុងគល់ឈើក្តីនៅក្នុងគុហាក្តីគុហានឹងបានន័យតែក្នុងរូងថ្មក្នុងរូងភ្នំនៅក្នុងគុហាក្តី នៅ ក្នុងផ្ទះក្តីនៅក្នុងគល់ឈើក្តី ឲ្យដែលបុគ្គលបានដល់នៅពុទ្ធពធឬក៏ពុទ្ធជាទីពឹងមួយថ្ងៃរំលឹកជា2ដង3ដង1ដងយ៉ាងហោចមិនបាន2មិនបាន3ទេបានតែម្ដងពពួកព្រីបិសាចអសលអមនុស្សអត់មកបៀតបៀនបានទេបើយើងមិនចេះពុទ្ធធាំងទេយើងសូត្រនមោតាសៈមកនមោរិកេរិយាតាសៈតាសៈអន្តរវេជ្ជ តស័កតែម៉េចបានដល់អីតស័កហ្នឹងតស័កហ្នឹងគឺថាជាអ្នកបានដល់នៅការវន្តាចំពោះព្រះពុទ្ធហើយកណាយើងយើងសូត្រដល់អ្នកមោតសៈភកវៈតោហ្នឹងអាហ្នឹងតែមើលឲ្យបានចឹងមកបើថាមិនចេះពុទ្ធធាំទេចេះនមោតសៈហើយបើថាមិនចេះនមោតសៈទៀតធ្វើម៉េចហ្នឹង ទៅសួរចានៅប្រសិទ្ធជីកម៉ូតូទៅសួរយកមកវិញតែបើថាមិនចេះអ្នកមោតាស័កនោះទៀតប៉ុន្តែសោតនឹងសោតដោយចេតនាគោរពបង្អោនចិត្តណាបងហើយមួយថ្ងៃហ្នឹងប៉ុណ្ណឹងគួរធ្វើដំណើរទៅណាមកណាហ្នឹងគួរសោតគួរសោតណាកុំឲ្យអត់ឲ្យសោះអាចបញ្ជាទៀតរហូតដល់ភ័យអន្តរាយបានធ្វើម៉េចសោតរឿយរឿយ ទៅណាមកណាអីតែគាត់តែយើងវាទម្លាប់មិនមិនសូវជាឡើងរូបយន្តអីមិនសូវជាបានដាក់ធေါ်ទេមិនបានជាសូវសូមធေါ်ទេវាច្រើនតែរូបយន្តវាច្រើនតែដាក់ទៅវាប៉ោះរថយន្តហ្នឹងវាច្រើនតែរកអាប៉ោះណាដែលវាលឺសំឡេងខ្ញុំសូតន្ត្រីទៅវិញណាវាទៅជាទម្លាប់អញ្ចឹងប៉ុន្តែបើយើងមកទម្លាប់អញ្ចឹងទៅអាចជួយយើងបានទៅទៀតហ្នឹងហ្នឹងអញ្ចឹងគុណនៃបរតនត្រ័យក្រៃលែងខ្លាំងខ្លាអញ្ចឹងអាចជួយយើងបានអញ្ចឹង អញ្ចឹងពុទ្ធគិរវតានឹងគឺជាការបង្អោនចិត្តគោរពចំពោះពុទ្ធដោយការស្វាធ្យាយក្តីដោយការថ្វាយបង្គំក្តីឈ្មោះថាជាការគោរពថ្វាយបង្គំចំពោះពុទ្ធអាណាហើយគួរក៏បីឲ្យមានរឿយរឿយណាញាតិញោមមិនមែនមានតែម្ដងទេណាតែម៉េចឲ្យមានការថ្វាយបង្គំអីទៀងទាត់ចឹងមកដោយនៅប្រទេសភូមាអញ្ចឹងណាបាទនៅប្រទេសភូមាស្ត្រីស្ត្រីនៅប្រទេសភូមា ព្រលឹមឡើងគេងើបថ្វាយគុំព្រះអស់ម៉ោង5ភ្លឺហ្នឹងគេទាំងក្មេងអត់ចាស់ទេងើបពីព្រឹកមកគេថ្វាយគុំព្រះបានគេទៅធ្វើការណាគេទៅធ្វើការងារគេទៅដល់កន្លែងធ្វើការគេសូត្រធម៌តាទៀតណាគេគោរពពុទ្ធសាសនាហើយយើងអ្នកកាន់ពុទ្ធសាសនាដែរប្រយ័ត្នប្រយ័ត្នចាញ់គេបងហ្នឹងហើយចាញ់ត្រង់ថាអ្នកណាគោរពច្រើនជាងអ្នកនឹងបានបន់ច្រើនជាងអឺ នៅក្នុងប្របាក់អីគាត់ថ្វាយគុំ3ដងសោះមែនទេហ្នឹងហើយគាត់ដល់ថ្វាយគុំហើយសោតនមោតាសៈពុទ្ធាងសរណង្គេឆាមិ3ដងមកចប់ណារលឹកគុណព្រះអង្គចឹងមកជួយយើងបានមកគ្រាចឹងមកយើងរៀនឲ្យទៅជាទម្លាប់ល្អអញ្ចឹងណាប៉ុនហ្នឹងវាតាក់តែងជួយយើងណាឲ្យយើងចម្រុងចម្រើនថ្នាក់កុសលកុសលហ្នឹងថ្នាក់លោកកតរៈទៀតណាមិនមែនកុសលថ្នាក់លោកកយៈអី កុសលថ្នាក់លោកយៈហ្នឹងវានៅស្ទាក់ស្ទើរអីចឹងមកប៉ុន្តែបើកុសលថ្នាក់លោកកតរៈហ្នឹងគឺថាស្មើនឹងការគោរពគុណព្រះអង្គដោយក្រៃលែងហើយហ្នឹងហើយមានសទ្ធានឹងតាំងមមមិនញាប់ញ័រហើយបុគ្គលណាដែលមានសទ្ធាតាំងមមមិនញាប់ញ័រនៅក្នុងគុណនៃបរតនត្រ័យហ្នឹងពិតជាបុគ្គលដែលដាំនៅពូជសមាតិដ្ឋិភ្លឺស្វាងល្អជាបតតថាគុណដ៏ប្រសើរជា ដំណើរទៅកាន់ព្រះនិព្វានដែលឆាប់រហ័សហើយមិនយឺតយូរទេ តែពាក្យហ្នឹងគៀកគៀកមកដល់ហើយឲ្យតែបានមានសទ្ធាតាំងមមមិនញាប់ញ័រណាមិនឲ្យអ្នកដតីណាអោបទាញខ្លួនឯងបានទេបានន័យថាញាតិញោមកាន់សាសនាពុទ្ធរងថ្ងៃមិនចឹងហ៎កាន់សាសនាពុទ្ធឬក៏រក្សាសាសនាពុទ្ធដោយតែគ្នាទេពាក្យហ្នឹងឆ្លើយអត់ចេញមើលអត់ដឹងខ្លួនឯងកាន់សាសនាឯគេ ដល់ថ្ងៃមិនកាន់សាសនាពុទ្ធមែនទេមិនអញ្ចឹងទេញាតិញោមណាកណាអញ្ចឹងទៅធ្វើដូចកណាអស់លុយយើងឡើយមិនចេញយើងកាន់សាសនាពុទ្ធកាន់សាសនាពុទ្ធហ្នឹងហើយញាប់ញ័រទេក្នុងសាសនាពុទ្ធបើគេទាញទៅលទ្ធិសាសនាដតីទៅហ៎បើគេយកលុយមកឲ្យទៅហ៎មែន អត់ទៅទេអាយ៉ាអ្នកញោមខ្លាំងហ្នឹងឲ្យបើខ្លាំងអញ្ចឹងណាឲ្យមមអញ្ចឹងណាកុំឲ្យគេទាញបានណាប្រអិនចោះមកនិមិត្តខ្លួនណាមកធ្វើបាបព្រាមបងមាន ព្រាមម្នាក់ហ្នឹងគាត់កាន់សាសនាពុទ្ធគាត់ឮដំណឹងថាព្រះសម្មាសម្ពុទ្ធមកគាត់គាត់ព្យាយាមដើម្បីទៅទៅថ្វាយទានចំពោះព្រះអង្គហ្នឹងបង សើតែប្រអិនមិនលយចិត្តលយចិត្តអ្នកមិត្តខ្លួនមកថាឲ្យព្រាមម្នាក់ហ្នឹងតែអ្នកឯងទៅខំប្រឹងធ្វើទៀនអីជាមួយប្រពន្ធហ្នឹងអស់ហាលីងហើយអានៀតអានៀបអីហ្នឹងអស់ហើយអាហ្នឹងអស់ទ្រព្យសម្បត្តិហើយកុំទៅធ្វើជាមួយប្រពន្ធខ្លាំងពេកទៅធ្វើខ្លាំងពេកអ្នកឯងអត់សល់អីទេព្រាមព្រាមថាឲ្យប្រអិនណាបងថាយើងមិនជាបុគ្គលល្ងងខ្លៅដោយអ្នកឯងទេ យើងជាបុគ្គលប្រព្រឹត្តទៅអត់ញាប់ញ័រចំពោះតថាគតទេអត់ញាប់ញ័រហ្នឹងបានន័យថាជាអ្នកដែលមិនអាចអ្នកណាម្នាក់មកទាញបានទេបងអត់មានអ្នកណាម្នាក់មកទាញឲ្យទៅណាទៅណីបានទេគឺថាជាជាច្បាស់តែម្ដងប្រកបដោយញាតិញោមដឹងគុណមេដាបេដារបស់ខ្លួនអញ្ចឹងយើងដឹងគុណថាម្ដាយឪពុករបស់យើងជាអ្នកមានគុណអញ្ចឹងចង់អ្នកណាមកនិយាយថាអត់គុណក៏យើងអត់ជឿដែរ គឺថាមិនញាប់ញ័រតែម្ដងទៅណាប្រកបជាច្បាស់ទៅក្នុងគុណនឹងតែម្ដងហ្នឹងវាចឹងហើយអញ្ចឹងបានការប្រកបបជាទៅនៅក្នុងការគោរពបូជាគុណរបស់ព្រះតមានពភៈហ្នឹងគឺថា ជាដំណើរធ្វើឲ្យយើងរួចចាកអំពីសេចក្តីទុក្ខទាំងពួងបានណាក្រៃលែងចឹងអញ្ចឹងបកគលណាដែលមានសទ្ធាមិនញាប់ញ័រនៅក្នុងព្រះ ដ៏មានវិភាកឬក៏មិនញាប់ញ័រក្នុងតថាគតនឹងឈ្មោះថាជាអ្នកប្រព្រឹត្តទៅមាននគិរវៈដ៏ល្អគោរពដ៏ល្អបដិបត្តិដ៏ល្អដល់នៅសីលញ្ចយសកលយានំអីគឺបុគ្គលមានសិលបរិសុទ្ធល្អជាអ្នកដែលចូលចិត្តស្រឡាញ់ពេញចិត្តនៅក្នុងអង្គសិលជ្រះថ្លានៅក្នុងសិលនឹងឯង ណាសីលញ្ចៈយសៈកល្យាណੰអរិយកន្តទាំងបស្សង្សិតាំងបុគ្គលឯណាដែលមានសិលដ៏ល្អជាទីត្រេកអរនៃព្រះអរិយៈដែលព្រះអរិយៈទាំងឡាយលោកសរសើរហើយនឹងពោលដោយអីគេដោយសង្ខេបសាទោណាដោយសង្ខេបសាទោនឹងគឺបុគ្គលដែលមានសេចក្តីជ្រះថ្លាចំពោះគុណនៃព្រះអរិយៈមានប្រសងជាដើមអញ្ចឹង អញ្ចឹងដល់តែចូលដល់ប្រសង់នេះទី2នេះលោកពោលអំពីសង្ឃគិរវៈអេទី2ដែរទី3ដែរណាអាទី2ហ្នឹងវាចូលទៅក្នុងធម្មគិរវៈទៅអីរវៈតាចំណុចទី2ហ្នឹងអេបញ្ញាប់ម៉េះលោកមិនតតឆាន់ផងទួលទួលសិនណាបាទ ឆានមុនចាំលោកផឹកតាមក្រោយហូបទៅអត់ទេថាទេទេខំតែយើងឆានអីក៏ឆានទៅណាញាតិញោមប៉ុន្តែយើងស្ងាត់តិចទៅណាហ្នឹងហើយណាទី2គឺថាមគ្គិរវៈតាញញោមឲ្យតន់ណាប្រយ័ត្នអត់តន់ណាមានមាន6ចំណុច ហើយអាត្មានឹងសង្ខេបបន្តិចដើម្បីឆាប់ចប់មិនឲ្យយូរទេព្រោះអត់ទេមានកិច្ចច្រើនណាលោកគ្រូអាចារ្យនៅដង្ហែសពអីផងហ្នឹងហើយទី2ហ្នឹងគឺធម្មគិរវតាសេចក្តីគោរពចំពោះពធតើគោរពចំពោះពធហ្នឹងគោរពបែបណាញោមគោរពបែបណាណាឧទាហរណ៍ដល់អង្គធម្មកថាអង្គណាមួយនៃលោកសំដែងពធ តែយើងគួរតែសំពះឬតលបត់ជើងទេថាក្នុងអេរយាបត់4យ៉ាងប៉ែនក៏បានអង្គុយលើកៅអីក៏បានយ៉ាងម៉េចក៏បានដែរបើយើងមានទពីតចកេះយើងអង្គុយលើតុទៅបីដកលេខ4លោកសំដែងថាភិក្ខុអង្គណាសំដែងធัวដល់អ្នកដែលគ្មានជំងឺហើយអ្នកមានជំងឺអង្គុយខ្ពស់ ត្រូវទប់ប៉ុន្តែបើអ្នកនោះមានជំងឺដែលការចុករយអាចអង្គុយលើកៅអីបានអត់ខុសទេអញ្ចឹងយើងចុកដៃចុកជើងអីយើងសម្រួលតាមនឹងទៅដៃអីក៏យើងអាចតម្លាក់អីចុះក៏បានដែរបើថាសាពះកើតក៏សាពះទៅបើថាមិនសាពះកើតទេចុករយដល់ជំងឺកាពៀតអីហ្នឹងយើងតម្លាក់ចុះក៏បានអត់មានតោអីទេព្រោះថាដែលឈ្មោះថាធម្មគិរិវតាការគោរពចំពោះបទធរហ្នឹង គឺវាស្ថិតនៅក្នុងការស្ដាប់ពធដោយកសែនៃអត្ថរតោះនេះញញុំដែលមាននៅយោនៃសោមនសិការៈស្ដាប់មួយម៉ោងឬកន្លះម៉ោងទៅឲ្យដឹងថាធរនឹងសំដែងពីអីទេសពីអីហើយមាននយោយោនៃសោមនសិការៈហ្នឹងគឺថាធ្វើទុកក្នុងចិត្តដោយឲ្យបាយត្រឹមត្រូវតើការសំដែងធរហ្នឹងវាត្រូវអត់ឃើញទេត្រឹមត្រូវអត់តាមធរអត់ យកយកមកទុកក្នុងចិត្តដោយប្របីចឹងមកនឹងឈ្មោះថាការស្ដាប់ពធដោយការគោរពដឹងអត្ថធរដឹងពីការស្ដាប់ធរដោយកសែនៃអត្ថស្ដាប់ធរដោយសក្តីជ្រះជ្រះថ្លាដោយការគោរពធរឧទាហរណ៍ថាអំឡុងកំពុងស្ដាប់ធរហ្នឹងចិត្តហ្នឹងវានៅក្នុងការស្ដាប់នឹងឯងកុំឲ្យស្ដាប់ធរស្ដាប់ធរចិត្តនៅទេហ៎ដល់អនុមោទនាទៅសាធុគេទៅដល់ ដល់សួរថាទេសវាអីអត់ដឹងឃើញទេផ្លេចអស់អញ្ចឹងឲ្យស្ដាប់នឹងដោយដោយការគោរពគឺធ្វើទុកក្នុងចិត្តនេះទេតែមិនបង្អោនចិត្តឲ្យបានល្អអត់ដឹងឥឡូវដល់ទីម៉ានហើយអើទី2ឯងទី2ថាម៉េចការគោរពចំពោះព្រះធម៌ហ្នឹងឃើញទេដាក់សម្រាយសម្រាយទៅបើមិនចេះបល័យចេះសម្រាយទៅ ការគោរពចំពោះព្រះធម៌គឺស្ដាប់ដោយកសែអត្តនៃធម៌បានន័យថាលោកទេសនឹងទេសពីអីណាកុំឲ្យលោកទេសទេសទៅ លោកទេសចំរឿងអញលោកហ្នឹងថ្ងៃក្រោយលេចមុនមកទេសទៀតកុំឲ្យអញ្ចឹងណាពុកពធពេលខ្លះវែកទៅវាត្រូវចិត្តញាតិញោមខ្លះមិនត្រូវចិត្តខ្លះអីចឹងណាខ្ទាស់ចិត្តអីចឹងណាពេលខ្លះដល់វាត្រូវចំចំពេកទៅវាកើតចិត្តខឹងដោយ ទេបតតចឹង ទេបន្ទាត់ព្រះអង្គសម្ដែងថាអនិច្ចាវត្តសង្ខារាសង្ខារហ្នឹងមិនទៀងទេទេបន្ទាត់ថាទៀងប្រឆាំងមួយព្រះថាទៀងទេបន្ទាត់ហ្នឹងគឺប្រច្រាស់ធម៌ព្រះអង្គមកហ្នឹងហើយសុំពរពីព្រះអង្គថាបើប៉ិតព្រះអង្គដល់ចម្រើនខ្ញុំកាលណាសុំពរពីព្រះអង្គ5យ៉ាងទី1សូមឲ្យវិខុសង្ឃហ្នឹងអត់ឲ្យនៅនឹងវត្តឲ្យទៅនៅគល់ឈើរហូតអស់មួយជីវិតទេបន្ទាត់ហ្នឹងខូចទេណាហើយទី2 ទី2សំពរពីព្រះអង្គថាអត់ឲ្យភិក្ខុសង្ឃនឹងឆាន់ចង្ហាន់នៅវត្តទេបិណ្ឌបាតឆាន់រាល់ថ្ងៃមិនបាច់ប្រាំងបាច់ភាសាដឹងតែបិណ្ឌហ្មងណាហើយទី3សំពោពីព្រះដ៏មានពភាថាភិក្ខុសង្ឃមិនបាច់ប្រើជីវរណាល្អឯងឲ្យប្រើតែជីវរបាំងខ្មឹកបាំងស្គរលើអញ្ចឹងបានអាត្មាឃើញនេះនេះពុតនេះដាក់អញ្ចឹងល្អចំណេញដល់ប្រសង លោកបាំងស្គរនោះលោកយកទៅប្រើយើងកើតបនទៀត កន្លែងខ្លះដាក់តកណាត់សយកធ្វើអីទេទៅផ្លាស់ក៏វាផ្លាស់មិនកើតទៅស្លៀកក៏ស្លៀកមិនកើតយកឡើងយកឡើងជូតនីបដែលដល់តែយើងដាក់អញ្ចឹងទៅចំណេញនេះដាក់អញ្ចឹងទៅប្រសងយកមច្ឆាសម័យព្រះគេធ្វើយ៉ាងឯងយកកណាត់សម្ពុតចឹងមកដាក់ នៅលើសពទៅភិក្ខុសង្ឃទៅប្រេងថ្មសានហើយទៅឆាកយកឆាកយកហើយយកទៅបោកទឹកប្រើទៅគាត់ថាបើយើងដាក់ដាក់រៀងក្រាស់តិចទៅណា ស្ដើងពេកចាក់ឃើញក្តាប់ដងណេណេណាអូចៅថ្ងៃអីវាស្ដើងពេកណេណេដើរស្រួលដែរអានឹងយត់ប្រយែងដែរណាបងអេអាត្មាគាត់ថាបកាទេរឿងអាត្មាអត់ទៅស្លៀកអីស្ដើងស្ដើងទេហ្នឹងហើយបាទអញ្ចឹងវាចំណេញគ្នាវាកើតបនញាតញោមមកតាំងទៀតមកបានថ្វាយសម្ពុតនឹងដល់សង់ទៀតចំណេញបនទៀតអាជាតិក្រោយស្អាតទៀតឃើញទេ អានិសង្ឃថ្វាយសម្ពុតអីចំពោះសង្ឃជាក្រោយសស្គោះដៃសឡូនសឡូនជើងសឡូនសឡូនដូចជើងកក់អាស់ចឹងទៅស្អាតចឹងមកហ្នឹងហើយហ្នឹងអានិសង្ឃយើងថ្វាយសម្ពុតអីចឹងមកចឹងចូលមកវិញនេះធម្មគិរវតាហ្នឹងការគោរពចំពោះព្រះធម៌គឺគោរពដោយល្អស្ដាប់ដោយល្អដឹងពីខ្សែអត្ថន័យធម៌ដោយប្រប្រប្រែងនឹងតើណា ណាតន់តន់ដឹងឯទៅហើយទៅហើយអត់យឺតយូរទេថ្ងៃនេះទៅនេខ្ញុំស្អែកថ្ងៃសៅរ៍នោះ3កន្លែងកថាតតកថាណាទៅនេទៅនេថ្ងៃទឹកចាប់ពីថ្ងៃ100ទៅរវល់ជាប់ដែរញញុំស្អែកហ្នឹងមានក្រែ5ឲ្យផងស្អែកហ្នឹងមិនដឹងស្មាមានបងដល់វត្តទេបាទ ទី3សង្ឃគិរវៈតាការគោរពចំពោះព្រះសង្ឃចេះថ្វាយគុំលោកហើយមិនអត់ទេណាញាតិញោមណាណាចេះគោរពហើយចេះថ្វាយគុំឃើញប្រសងមកហើយអញលោកមកហើយអញលោកមកអញមកហ្នឹងអត់ងើបទេណាហ្នឹងហើយមកអងើបអត់រួចប្រាប់តវ៉ាឬងើបមិនរួចទៀតអាហ្នឹងវាត្រង់អញ្ចឹងមកបានស្រួលនិយាយគ្នា ហ្នឹងហើយងើបមិនរួចថាងើបមិនរួចទៅយើងគោរពដោយរបៀបយើងងើបមិនរួចមែនទេហ្នឹងត្រូវហើយគោរពចំពោះព្រះសង្ឃអញ្ចឹងការគោរពចំពោះព្រះសង្ឃមិនប្រកាន់ចំពោះវិខោសាមណេរប្រជាអតិកាមិនប្រជាអតិកាទេប្រជាអតិកាខ្លះខ្ជិលយ៉ាងងំនោះជឿទេបោះវត្តដៃបោះផងនឹងប្រើលោកនេនជឿអត់ចុះហ្នឹងហើយ និយាយទាំងនាមខ្លួនឯងក៏វាមានទូនាទីហ្នឹងដែរតែនិយាយចឹងការពិតចឹងបោវត្តលោកណេនកម្មដីលោកណេនខ្សែស្មៅលោកណេនដុតសម្រាមលោកណេនអើឆ្ងាញ់ចាអធិការអីហ៎ហើយញាតញោមអញ្ចឹងដែរទៅរកតែប្រជាអធិការមែនទេ ដល់ពេលបើលោកល្អលោកចិត្តល្អទៅលោកក៏គិតថាអត់នេតតែឆាន់ទាំងអស់គ្នាទៅកន្លែងខ្លះចាអតិកៈខ្លះបួងយកមកទុកតែឯងតធាត់ធាត់ចាត់ការក៏ឯងក៏ឯងវត្តដូចជ្រូកហ្នឹងក្នុងនេនស្វត្តបើហៅកចាញ់ជេងប្រើគ្នាស្គាល់អាខែខ្លះថ្ងៃភ្លៀងប្រើគ្នាឲ្យដើរដាក់ស្រាក់ទៀតនេនដាក់ស្រាក់ត្រង់វេទនាចុំអង្គក្នុងបេហ្នឹងព្រមឆាន់ខ្លះទៅ អេមិននិយាយនៅចិត្តនេះអាត្មានេះនិយាយណាណៃណោះទេណាតិចគិតថាណាអត់ទេមែនអាត្មាជីជាឡានទៅទេសនាមកវិទេសនាឃើញអាខែភ្លៀងឲ្យព្រើលងនេនគ្នាដើរដាក់ស្រាក់ឲ្យទៅស្រាក់តាមផ្លូវនេះចុះអាចារ្យវត្តទៅណាអស់ព្រើខ្លះទៅអាចារ្យគណៈកម្មការនៅវត្តហ្នឹងនៅបំរើលោកដើរដាក់ស្រាក់ខ្លះទៅ ចឹងបានតែមានពេលខ្លះវាខ្វះការគោរពឃើញទេអត់គោរពប្រសងណាហើយវាវាឃើញវាប្រះចាក់ចឹងណាវាប្រះចាក់មិនបើលោកនេន10000ចាអធិការវាខុស20000 30000ចឹងមកវាខុសគ្នាទៀតអាហ្នឹងតែអាហ្នឹងធ្វើម៉េចវាអញ្ចឹងវាខុសអញ្ចឹងបានមិនដឹងទេវាអញ្ចឹង អាហ្នឹងអ៊ុយអញ្ចឹងដឹងមិនយេតែបើគ្រាន់ថាអាត្មាចង់និយាយថាភិក្ខុសាមណេរនាមប្រសង់ដូចគ្នាតោះនេះញាតិញោមគោរពកើតបន់ដូចគ្នាគ្រាន់តែថាភិក្ខុលោកធ្វើសង្ឃកម្មបានសាមណេរលោកធ្វើសង្ឃកម្មមិនបានចឹងប៉ុន្តែអាត្មាចង់ឲ្យញាតិញោមរៀនបើកចិត្តឲ្យស្មើព្រោះអាត្មាភិកច្រើនអាត្មា ទេកន្លែងហ្នឹងអាត្មាមិនសូវខ្លាចនិយាយទេសូវខ្លាចទេរហូតដល់មានពេលខ្លះតាមវិសុនឹងគេតេមកសួរថានៅវត្តណាបានហ៊ាននិយាយទៅដល់បច្ចាតកាថាអាត្មាក៏បច្ចាតកាដែរអាត្មាមិនខ្លាចនិយាយទេព្រោះកន្លែងខ្លះវាអញ្ចឹងមែនលើកបច្ចាតកាលើកលើកដល់បច្ចាតកាខូចបន្ទោសថាមិនបានខូចទៅមកញាតិញោមលើក ញាតិញោមមើលដែលមានសាមណេរពណ៌មានសាមណេរទូចតែខូចតែលឺទេអត់ទេខូចតែលោកធំតបហ្នឹងឯងហ្នឹងវាអញ្ចឹងឯងអញ្ចឹងអាត្មាចង់ឲ្យមានស្មារឲ្យស្មារទៅតូចធំអីហ្នឹងគឺយើងគិតស្មារតែយើងជ្រះថ្លាយ៉ាងណាយើងធ្វើអញ្ចឹងទេគាត់ថាកុំឲ្យប្រើគ្នាពេកប្រើរហូតអត់មានពេលសម្រាប់អាត្មាមកតាមផ្លូវឃើញលោកដើរដើរស្រាក់កាត់រឿងអាណិតលោកហ្នឹង ហើយសួរមានប្រមាណអង្គព្រះអង្គថាមិនស្វែងចេញវត្តទេមានប្រមាណអង្គថា10អង្គចុះអត់មានកោឯក្នុងឃ្លាំងថាមានមិនក៏ធ្វើត្រង់វេទនាដើរបិណ្ឌអញ្ចឹងណាប្រើគ្នាដើរដាក់ស្រាក់កាត់ភ្លៀងកាត់អីនឹងចោះត្រីខក្នុងឃ្លាំងយកទៅណាទឹកត្រីទឹកស្អ៊ីវនឹងប្រគេនលោកឆាត់ដែរអូដឹងថាភ្លៀងផងអណ្ដិតគ្នាទាំងភ្លៀងអីទៅកាន់ហើយញញោមមើល អ្នកបួសកាន់ស្រាក់ដដៅដាក់តាមផ្ទះវាសមដែរញោមអើយតន់ចង្ហាន់លោកឯងដោយក្មេងអ្នកស្រុកចឹងវាអត់សមកន្លែងហ្នឹងចឹងបានថាពេលខ្លះប្រសងលំបាកអញញោមលំបាកមិនលំបាកត្រង់ថានៅក្មេងក្មេងទៅលោកមិនសូវដឹងអញ្ចឹងណាបើទៅទៅឲ្យខ្លាចផងខ្លាចចាតិការនោះផងមិត្តភក្តិអាត្មាលោកធ្វើចាតិការនៅខេត្ត ដោះគោឯនឹងបើថាឃើញយើងទៅចឹងមិនធ្វើដាក់ឲ្យនេននេនឆាន់ហើយយើងចេះតែប្រាប់ថាឲ្យឆាន់ទៅចែកលោកអស់ទៅមិនបាច់ទុកទេឲ្យលោកបួសបានយូរទៅតែលោកបួសបានយូរទៅតិចទៀតលោកចេះដឹងទៅវាល្អអស់គ្នាឯងហើយបើយើងកាលណាមិនឲ្យលោកឆាន់គ្រប់គ្រាន់សឹកទៅទេអស់ហើយអត់នៅទេអានឹងចឹងឯងដល់គោដាក់តលចៈលែងចេញតើគោអា ក្រោយទូទូទូទូឲ្យក្រហមប៉ាកមកទៅយកមកកោទៅហត់ទៅហ្នឹងហើយមានពេលខ្លះវាអញ្ចឹងអញ្ចឹងបានអាហ្នឹងញាតិញោមគិតទៅថាសង្ឃគិរិវតាតើគោរពប្រសង់បែបណាឲ្យស្មើទៅទូទៅណាបងណាណារូបមិនគោរពទៅឲ្យតែចំគោរពយើងជ្រះថ្លាយ៉ាងណាយើងគោរពបែបហ្នឹងទៅប៉ុន្តែឲ្យមានឈ្មោះថាការគោរពចំពោះប្រសង់កុំឲ្យគិតថា អើប្រសង់តូចប្រសង់ធំអីយ៉ាងទៅហ្នឹងហើយស្មើនៅក្នុងការជ្រះថ្លាតែតូចធំអីមករោងប៉ុនយើងយើងសប្បាយចិត្តកុំឲ្យបែងចែកថាអេមកប៉ុនខ្ញុំតូចច្រើនអង្គអត់យកទេហ្នឹងតលបានធំធំអស់ធំធំមកបួសឥឡូវនោះងាយទេអ្នកបួសឥឡូវក្រដែរណាញាតិញោមសបោតូចតូចហ្នឹងឯង ចឹងតូចធំអីអត់សំខាន់ទេសំខាន់គឺសេចក្តីជ្រះថ្លាក្នុងការគោរពរបស់យើងទេជាស្រ័យបនដូចគ្នានឹងថ្មចង់ជម្រាបបន្តិចទៅឲ្យបានយល់ពីសង្ឃគិរវតាតើនេះបងតើណត់ទេញាតិញោមហ្នឹងណាឲ្យតន់អញ្ចឹងទៅបានស្រួលតែមិនតន់ទេទៅមុខមិនរួចទេនៅហ្នឹងនៅឲ្យតន់ណាបងហ្នឹងណាដល់ទី3សិក្ខាគិរវៈ សិក្ខារវៈតាហ្នឹងសិក្ខាគេរវៈតាទី4ហ្នឹងគឺសេចក្តីគោរពក្នុងការសិក្សាអញ្ចឹងសិក្សាពធហ្នឹងដោយសេចក្តីគោរពពេលស្ដាប់ពធក៏ឈ្មោះតែការសិក្សាអ្នកបួសដែលសិក្សានៅក្នុងថ្នាក់ក៏ឈ្មោះតែសិក្សាប្រាធម៌មិនសិក្សាសភៅធម៌ឲ្យយកសភៅធម៌ទៅទុកចោលទេកន្លែងខ្លះយកសភៅធម៌ទៅទៅអីទៅមូលឆ្នាំជូអីក៏មានអូបាបហ្នឹងយកប្រយ័ត្ន រឿងយកសភៅធរយកអីទៅទុកទៅពីទៅពីទៅចោលដាវជាប់នេះហ្នឹងមានទុកទៀតណាណាបាបទៀតហ្នឹងអាហ្នឹងដោយសេចក្តីគោរពនៅក្នុងការសិក្សានៃព្រះធម៌ដល់ទី5គឺអបមាទៈគិរវតាសេចក្តីគោរពដោយការមិនប្រមាទស្ដាប់នឹងដោយសេចក្តីគោរពមិនមានសេចក្តីប្រមាទទេសិក្សាដោយសេចក្តីគោរពមិនសេចក្តីប្រមាទទេស្ដាប់ដល់ល្អគោរពដល់ល្អដល់អេរិយាប័ត្រល្អ អ្នកណាពោលក៏ដោយសំបីលោកអាចារ្យគាត់ពោលធរក្នុងរោងបនដែរគឺគោរពស្ដាប់តែម្ដង ហើយកើតបិតិជ្រះថ្លាក្នុងចិត្តខ្លួនឯងកើតបនហ្នឹងឯងណាគិរវៈទាំងអស់ហ្នឹងឯងដែលសន្សំមកនាំឲ្យយើងទៅកំណើតពងខ្ពស់ល្អប្រសើរបានដោយការគោរពបូជាដោយ ដោយល្អក្នុងពធហ្នឹងឯងដល់ទី6បដិសੰថារៈគិរវៈតា គឺសេចក្តីគោរពក្នុងការទទួលរយៈតា ទទួលរតៈដូចយើងម្ចាស់ប៉ុនអញ្ចឹងមានភ្ញៀវមកមានលោកយាយលោកតាអីនឹងមកគឺយើងរតៈគោរពមានអីយើងជូនទៅហើយគោរពអញ្ជើញហូបបបរអីចឹងមកញាតិញោមរតៈគ្នាដោយការសំពះណាដោយការសួរនាំអីចឹងមកណាអានឹងឈ្មោះថាបដិសន្ធារកិរវៈតាកើតប៉ុនឯងញាតិញោមកើតប៉ុនដូចគ្នាឃើញទេ អញ្ចឹងទាំងអស់ហ្នឹងសិតតែជាទួឲ្យនាំឲ្យកើតបន់អញ្ចឹងហើយបាននៅក្នុងកម្មវិធីបន់មួយមួយយើងតែងចាំទទួលនៅក្នុងរោងបន់នោះមានភ្ញៀវមកយើងតែងទៅគោរពទទួលឯហ្នឹងអញ្ចឹងបន់វាបែងទាំងបន់ការគោរពក៏យើងមានទាំងបន់តក្កណាទានក៏យើងមានដូចថ្ងៃនេះធ្វើបន់យើងបានមកចំណែកនៅក្នុងបន់ឧទ្ទិសទៅឲ្យអ្នកស្លាប់បានមកចំណែកបនសន្សំទុកដោយការដឹងគុណដោយការគោរពចាស់ប្រតិចាកើតនៅក្នុងក្រុមគ្រួសារនៃសពជាចំណែកប្រមូលផ្ដុំមកឧទ្ទិសទៅឲ្យអ្នកស្លាប់ដូចគ្នា ហើយយើងក៏បានកំណើតខ្ពង់ខ្ពស់ល្អប្រសើរណាសវញាស្រឡាញ់ពេញចិត្តហើយកាលណាតែយើងមានសង្ឃបដិសន្ធរកិរវតានឹងទៅដល់ទីណាក៏មានមនុស្សរាប់អានយើងដែរស្រឡាញ់ពេញចិត្តយើងដែរពួកយើងមាន អេរយៈបត់ចេះគោរពកោតក្រែងអ្នកដតីចេះគោរពចាស់ប្រតិចាចេះគោរពប្រសងចេះគោរពពុទ្ធចេះគោរពពធប្រសងចេះគោរពនៅក្នុងធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធមេរៀនរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងទាំងអស់មានបាន ខ្ញុំដៀបធ្វើមន់អត់ដឹងហ្នឹងមានម៉ានហ្នឹងមានម៉ានមាន5 6ណា6ហ្នឹងដឹងម៉ានខ្លះដឹងអីខ្លះហ្នឹងហើយ6ហ្នឹងប្រហែលប៉ុណ្ណឹងណាញាតិញោមណាហ្នឹងហើយហ្នឹងហើយហ្នឹងមាន6នៅក្នុងសេចក្តីគោរពហៅថាគារវៈអញ្ចឹងយើងប្រមូលនៃបុណ្យកុសលទាំងអស់ហ្នឹងដោយការគោរពពុទ្ធ ដោយការគោរពពធដោយការថ្វាយទានចំពោះព្រះសង្ឃដោយការអីគេគឺដោយការទៀតដោយការមាននគិរវៈទាំង6ទាំងអស់ហ្នឹង ប្រមូលនៅក្នុងរោងបនទាំងអស់នេះជាចំណែកមានប្រសង់ជាបដិកិហកៈគឺដើម្បីផ្ញើនៅតកេណាទាននេះឯងឲ្យសម្រេចបានគឺយើងបង្អោនចិត្តណាពួកអោនចិត្តមកយើងពោលនឹងជាប្រយោជន៍នៃបនហ្នឹងសូមឲ្យអ្នកម្ដាយហ្នឹងរួចចាក់ទុកមកតើគួរយើងពោលបែបណា នៅក្នុងពិសានៃតេរពុទ្ធសោតឬក៏ប្រសោតហ្នឹងព្រះអង្គសម្ដែងថាពោលឲ្យត្រូវទៅតាមហេតុថាអិទាំងវោញាតៃនឹងហោតុសកិតាហោតុញាតយោសូមទាននេះចូលសម្រេចដល់ញាតរបស់ខ្ញុំករណាទាំងឡាយសូមញាតរបស់ខ្ញុំករណាទាំងឡាយដល់នឹងសេចក្តីសុខចំឬក៏យើងប្រមូលបនថាសូមទាននេះ សម្រាប់ដល់អ្នកម្ដាយរបស់ខ្ញុំប្រកាន់ណាយើងដាក់ឈ្មោះគាត់មកសូម អ្នកម្ដាយនឹងរួចចាកអំពីសេចក្តីទុកចោះនាំមកនៅសេចក្តីសុខប៉ណ្ណឹងញ៉ាំងប្រយោជន៍ឲ្យបានសេចក្តីសុខពេលខ្លះយើងអត់ចេះទិសទេណាយាយញោមអញ្ចឹងបានរងបនត្រូវការលោកមានលោកអាចារ្យដឹកនាំបើអត់មានលោកអាចារ្យដឹកនាំទេថ្មគិតថាលំបាកដឹងតែលំបាកហ្មងពីព្រោះអីឥឡូវនៅវ័យលោកគ្រូអាចារ្យដែលមានលោកគ្រូអាចារ្យដឹកនាំអាត្មាគិតថាយើងមើលតិចទៀតអស់ពីសេរីលោកគ្រូអាចារ្យទាំងអស់ហ្នឹងទៅ បានអ្នកណាដឹកនាំ បើពឹងញាតិញោមស្រីស្រីអត់ហ៊ានទេណាបើទៅវត្តទៅវាហ៊ានណាតែមកឲ្យមកដឹកនាំធ្វើចាចប់ហើយអត់ទេចាំមកលោកតាលោកតានៅតែប្រមាណអ្នកដែលអាត្មាចំណាំមើលនឹងហើយបើអស់ទៀតដឹងតែណាដឹកនាំទេណាដឹងថាលំបាយកម្មវិធីប៉ុនណាយាយញោមយាយញោមខ្លះយ៉ាងកេញអត់តន់ត្រូវទៀតពេលខ្លះយ៉ាងកេញក្លុកប្រឡាក់ក្លុកប្រលាក់កម្មម៉ាស់នៅហ្នឹង ទៅមុខវាមិនរួចណាហើយញាតិញោមចឹងទៀតញាតិញោមខ្លះឲ្យតែចេះធោះអាកន្លែងចេះលឺអាកន្លែងមិនចេះធ្វើតែមាត់តិចតិចតិចតិចណាមានចឹងដែរណាហើយបើចេះចំណាំមើលញាតិញោមចេះចេះចូលចិត្តនៅមុខសូត្រតលឺលឺអញ្ចឹងបានថាអាត្មាព្រួយបារម្ភទៅខាងមុខថាបើសិនមិនមានអ្នកតទេច្បាស់ជាលំបាកដល់ញាតិញោមហើយណាអត់មានអ្នកជួយ ដឹកនាំកម្មវិធីបន់ហើយញាតិញោមក៏ពិបាកទៀតពេលខ្លះអត់ចេះអតិសទេណាឥឡូវញាតិញោមចេះអតិសទេចេះអតិសទាំងអស់គ្នាទេបើអត់ចេះទេណាជាពិសេសយើងក្មេងក្មេងក្រោយក្រោយរឹតតែមិនចេះទៅទៀតរឹតតែមិនចេះទៅទៀតពេលខ្លះបើមិនមានចាស់ចាស់ពយល់ប្រាប់ទៀតទេទៅមកទៅរឹតតែលំបាកទៀតហើយបើមិនព្រមស្ដាប់ចាស់ទៀតរឹតតែលំបាកទៀតហ្នឹងវាអញ្ចឹងណា ហ្នឹងហើយរឿងមហាវិសិក្សាធរអាយហ្នឹងងាយទេมันងាយទេហ្នឹងហើយថារឿងអីផ្សេងអាហ្នឹងវាងាយតែបើរឿងធរហ្នឹងងាយទេតល់តែចិត្តចង់ខ្លួនឯងអញ្ចឹងបាននៅប្រទេសស្រីលង្កា បើមនុស្សប្រុសបើមិនចេះធัวសតបដ្ឋានគេដោយកូននេះរងៃនេះយាយយកបើមិនបានឆ្លងកាត់រៀនផ្នែកពុទ្ធសាសនាចេះសតបដ្ឋាននឹងទេ តរឹងកូនគេគេអត់ឲ្យទេរាល់ថ្ងៃហ្នឹងអញ្ចឹងមនុស្សប្រុសត្រូវតែចេះធម៌ចេះដឹងធម៌ហើយរៀនអប់រំចិត្តបានន័យថាសតបដ្ឋានហ្នឹងជាការរៀនអប់រំចិត្តអាហ្នឹងចេះអត់ធ្មត់ចេះអត់ទ្រាំដឹងថាកាយនេះវាគ្រាន់តែជាកាយចេះចេះมองឆ្លៀឆ្លាស់ដោយការតាំងនៅសតិបានល្អទៅតរឹងកូនគេគេសួរថាអ្នកឯងធ្លាប់បួសទេថាធ្លាប់អ្នកឯងធ្លាប់រៀនសតបដ្ឋានទេធ្លាប់ មានអីជាបញ្ជាក់មានសញ្ញាបត្រភពរបស់គេបានគេឲ្យកូនថាអត់ទេចប់ហើយនៅស្រីលង្កាអញ្ចឹងបានម្នាក់ម្នាក់តែធ្វើអាចារ្យច្រើនគ្នាចាស់តែសម្បូរក្មេងៗនេះចេះដឹងធម៌ច្រើនណាដល់យើងនេះតតែចាស់ចាស់ហើយចាស់ចាស់ហ្នឹងពេលខ្លះគាត់ហត់នឿយណាដូចយ៉ាងហ្នឹងមើល3 4ថ្ងៃអីមិនស្រួលចិត្តទេណាហត់ណាមកកន្លែងទៅមកកន្លែងហ្នឹង មើលភ្នែកគាត់បើកលេចចង់រួចតុនល្វើយហើយមីក្រូនេះនិយាយមិនមែនស្រួលណាស់ហត់ទេខ្ញុំហត់បើមានអ្នកជួយជំនួសទៅមិនអីទេតែតែឯងផងឯងផងឯងផងរៀងហត់ដែរចឹងអាត្មាចេះតែប្រាប់ជួបគាត់អាតែបដោះនៅណាតមកឲ្យមានអ្នកជួយក្មេងៗអីមកបើអញ្ចឹងទេបាត់បង់អស់ហើយសំបីតាតាចាអាត្មាហ្នឹងអាត្មាតែប្រាប់ថាបដោះតមក បដោះតតមកឲ្យតគ្នាមកតែអត់បដោះទេបាត់បង់ហើយតែបាត់បង់ទៅពឹងនេះណាបាំងស្គោចែកដីទៅធ្វើអាចារ្យខ្លួនឯងកើតទេអត់ទេហ្នឹងអត់ទេ មានតែពឹងឲ្យលោកលោកសឹកមកធ្វើអាចារ្យម្ដងទេហើយតែបើលោកសឹកធ្វើអាចារ្យបានលោកឯណាបាំងស្គោលអត់ទៀតអញ្ចឹងបានមួយអត់មួយណាអញ្ចឹងញាតិញោមរៀនធ្វើអាចារ្យបណ្ដាបណ្ដាទៅធ្វើអាចារ្យស្រីបានតាមានអីណា មានបាក់អីធ្វើទៅរៀនពីគ្រូអាចារ្យមករៀនវេន័យតិចមកចេះទិសចេះអីមកបានដូចតែគ្នាតាមានតែពិបាកអីឲ្យតែយើងហ៊ានរៀនដឹកនាំញាតិញោមបានដូចតែគ្នានឹងគាត់ថាខ្មែរយើងចេះតែប្រកាន់ហ្នឹងស្រីក៏ដោយធ្វើចាគឺមានតែខុសអីគាត់ធ្វើដឹកនាំបានដូចគ្នាអត់ខុសដូចនៅប្រទេសថៃអីគណៈកម្មការវិចារណ៍ស្រីស្រីទេមិនសូវជាមានប្រុសទេព្រោះស្រីស្រីគេប៉ិនប្រសព ហ្នឹងហើយគេប៉ិនប្រសពប៉ិនប្រសពគេប៉ិនរៀបចំអីយ៉ាងទៅភាគច្រើនសបោស្រីស្រីធ្វើគណៈកម្មការគេដាក់ឲ្យជួយរៀបចំសម្ដាប់ធ្នាប់ជួយដឹកនាំវត្តដល់យើងនៅស្រុកខ្មែរច្រើនតែប្រុសប្រុសឲ្យប្រុសប្រុសនឹងច្រើនតែទៀតក្មេងវាអត់យកទេតលចាស់ចាស់អីហ៎ហើយចាស់តែចេញ8ជាង8ជាង7ជាងយកមកធ្វើអីត្រូនត្រូនត្រូនត្រូនតែមែនតើហូបបាយលោកលើកចានទលេងឲ្យវិញហ្នឹងហើយញាតិញោមវាត្រមត្រតតលចាស់បានឲ្យនៅវត្ត យកទៅវេទនាទៅលោកយកឡំតែទៅស្រួលហើយបាយហើយលោកលើកយកទៅលៀងឲ្យលោកលើកយកទៅទុកឲ្យដល់តែមែនតែគេនិយាយវាទៅជាបាបវិញទេបើនៅស្រុកគេគេជួយចិត្តយកក្មេងៗតែប៉ុន្តែអ្នកចេះដឹងយល់ដឹងតែដូចញាតិញោមអីចឹងណារៀនអាចារ្យបានរៀនទៅរៀនតែ3 4ខែចេះតែសុំលោកគ្រូអាចារ្យរៀនណារៀនវេរៀនអីទៅវត្តដាច់ជើងគ្រូអាចារ្យទៀតណារៀនតតគ្នាមក រកក្រែងលោថាថ្ងៃណាមើលគ្រូអាចារ្យលវលគាត់ថាអើជំនួសទៅជំនួសបានបរងឃើញហ្នឹងដឹកនាំបានណាហើយបានថត Facebook អួតគេទៀតហ្នឹងថ្ងៃនេះបានធ្វើអាចារ្យមករោងហីអួតចឹងដល់ថ្ងៃក្រោយល្បីតាម Facebook គេដាល់រងអានេះមិនចឹងមើលយាយវិសាខាញាតិញោមមើលយាយវិសាខាគាត់ស្រីទេមែនទេប៉ុន្តែគាត់ធ្វើអាចារ្យជំនាញយាយសាខាអនាតបណ្ឌិកសិត្រី ពីណាហ្នឹងជំនាញហើយពិធីឡើងផ្ទះពិធីគេហមង្គលអីអីហ្នឹងអត់មានយាយសាខាគេអត់ធ្វើទេតលមានយាយសាខាមានអនាតបណ្ឌិកសិទ្ធិទៅបាត់គេធ្វើចឹងគាត់ខ្លាំងដឹកនាំគាត់ខ្លាំងខឹងបកែរៀបចំហ្មងណាឆ្លៀឆ្លាស់គាត់យល់ដឹងកិច្ចប្រសងគាត់ឆ្លៀឆ្លាស់គឺការរៀបចំបនទានហ្នឹងគាត់ឆ្លៀឆ្លាស់ចឹងកម្មវិធីបនមួយមួយមានយាយវិសាខារហូតដល់គេពោលថាយាយវិសាខាជាស្ត្រី មង្គលបានន័យថាមានគាត់ទៅនាំមង្គលទៅឲ្យគេឃើញទេគេដឹកនាំគាត់ចឹងរហូតគាត់ឆ្លៀឆ្លាស់គាត់ដឹកនាំប្រសង់អាចដឹកនាំពុទ្ធបរិស័ទធ្វើបន់រៀបចំបន់ទៅគាត់ឃើញចឹងទៅគាត់ដឹងកិច្ចរបស់ប្រសង់ចឹងហើយបានគាត់សុំពរសុំពរពីព្រះសម្មាសម្ពុទ្ធថាម៉េចប្រសង់ពីដើមអត់មានសពុតងួយស្រក់ស្រង់ទឹកទេញញោមនេះយើងហៅថាសពុតងួយទេពីដើមប្រសង់លោកអត់មានសពុតងួយទេ នៅខែភ្លៀងឡើងប្រសងស្រង់ទឹកព្រាតចឹងទៅក្នុងវត្តអត់មាន សពុតងួយអត់មានអីទេហ្នឹងហើយដល់ហើយយាយសាខាក៏ដឹងហេតុទៅក៏សុំពរពីព្រះអង្គថាឲ្យមានសពុតងួយផ្លាស់ស្រង់ទឹកទៅដោយអាចារ្យចឹងអាចារ្យបុះក្នុងសាសនាអាចារ្យអត់មានស្លៀកពាក់អាវទេណាយាយញោមហ្នឹងរងថ្ងៃហ្នឹងនៅមាននៅប្រទេសឥណ្ឌារងថ្ងៃហ្នឹង បួសគឺថ្នល់ទាំងអស់អត់មានស្លៀកពាក់ស្លៀកបំពាក់អីទេ គេបូជាយ៉ាញ់ដើម្បីសាសនារបស់គេហើយភិក្ខុសង្ឃសម័យព្រះកាលយេសាខាមិនតាន់សំពោនឹងមិនតាន់មានសពុតងូយអីពេលស្រង់ទឹក ទេស័យរបស់យាយសាខាតមុនលោកទៅឃើញថ្នល់ពងស្រង់ទឹកភ្លៀងណាមកវិញប្រាប់ថាអ្នកនាងម្ចាស់អត់មានឃើញលោកទេឃើញតែពួកអាចារ្យពងងុយទឹក សុំបាននិយាយថាខាទៅសុំពរដឹងហេតុតាមស្រួលទេហ្នឹងហើយបានពរហ្នឹងមកបាន បានសពុតងួយហ្នឹងគ្រាន់ផ្លាស់ស្រង់ទឹកទៅមានទល់រងថ្ងៃហ្នឹងមកអញ្ចឹងក្នុងកម្មវិធីអីញោមអត់ដែរចោលទេនឹងតដាក់ឲ្យមានហើយងាយស្រួលលោកផ្លាស់ស្រង់ទឹកស្រង់អីចឹងមកអញ្ចឹងនិយាយសាខាគាត់ឈ្លីឆ្លាំងអញ្ចឹងហើយអញ្ចឹងមកគេហៅគាត់ថាជាស្រីមង្គលហ៎បងដឹងគុណគាត់អញ្ចឹងបានញាតិញោមត្រូវមានសេចក្តីឆ្លៀឆ្លាស់ចឹងមក ល្វីល្វះឆ្លៀឆ្លាស់នៅក្នុងកិច្ចនៃបុណ្យកុសលចឹងមកកម្មវិធីរៀបចំឲ្យក្រោយយើងត្រូវជួយគ្នាមើលថាអូវាខ្វះអីវាស្ទើរអីវាថែមអីយើងត្រូវឲ្យមានសពគ្រប់មកអាហ្នឹងហើយចេះជួយ គ្នាឆ្លៀឆ្លាស់ខ្លួនឯងចឹងមកជាពិសេសនៅវ័យក្មេងៗហ្នឹងគួររៀនចេះដឹងពីពុទ្ធសាសនារបស់ខ្លួនកុំឲ្យគេសួរថាយើងកាន់សាសនាអីសាសនាពុទ្ធហើយពុទ្ធឈ្មោះអីអត់ដឹងហ្នឹង ចេះនមោតសៈអីអត់ចេះពុកវអាហ្នឹងចឹងបានយើងរៀនឲ្យចេះឲ្យដឹងថ្ងៃក្រោយយើងមើលគំរូចាស់ចាស់ថាចាស់ចាស់ធ្វើប៉ុនក៏រៀបចំមិនហើយចាស់ចាស់ចឹងដែរបើធ្វើប៉ុនហៅក្មេងៗទៅគៀកបងកុំសង្ងំធ្វើតែចាស់ចាស់គ្នាឯងហៅក្មេងៗទៅដូចបង្រៀនឲ្យចេះដឹងទៅតើអស់ពីញាតិញោមទៅមានអីពឹងទៀតអញ្ចឹងយើងត្រូវចេះអញ្ចឹងហៅក្មេងៗទៅមើលហើយយើងបង្ហាញហើយក្មេងៗហ្នឹងក៏ឆ្លៀតឆ្លាស់ក្នុងការបង្រៀនពី ចាស់ចាស់ដែរដើម្បីរក្សាតម្លៃពុទ្ធសាសនាយើងឲ្យបានល្អផងហើយយើងមានគិរវៈផងល្អប្រសើរផងទាំងអស់ហ្នឹងឯងជាហេតុនាំឲ្យយើងរួចកំណើតអំពីកំណើតសេចក្តីទុកទាំងពួងឲ្យបានទៅកាន់កំណើតនៃសុខព្រមលោកទេវលោកជាដើមសមអនុមោទនីនឹងអាចជាធម្មទានប៉ុណ្ណឹងចុះក្នុងពិធីបុណ្យថ្ងៃទី2បងបានជាប្រយោជន៍នៃបុណ្យកុសលនៃធម្មទាន ទឹកកសលជូនចំពោះបាសាសិកបាសិកាខុតថាយដើម្បីជាប្រយោជន៍យ៉ាងនៃបុណ្យកុសលទាំងពួងឲ្យរួចទៅកាន់កំណើតពងពោះមានកំណើតមនុស្សនិងទេវតាព្រមលោកជាដើមជូនបុណ្យកុសលពុទ្ធបរិស័ទឲ្យបាននៅសេចក្តីសុខបជានៅភ័យអន្តរាយឆាប់រួចចាក់ទុកទាំងអស់គ្នាប្រសូមអនុមោទនា